ថ្មាប្រមាណដងយើងសពថាគេមកចន់ដែលយើងហៅថាខ្មោចចន់ហ្នឹងណាប៉ុន្តែពេលភ្ញាក់មើលអាថ្មកោយដៃកោយដៃនោះវាស្ទះថាគេដើរចន់ដៃហើយជួនកាលឃើញគេមកសកត់កអញ្ចឹងការទៅអាមេរិកលើកលើកលើកទី1ទៅវត្តសង្ឃារាមណាខ្នើយលោកវាខ្ពស់ហើយអាថ្មកោយទៅវាឡើងកងិចអញ្ចឹងឃើញតែគេមកចន់ លក់សឹងទៀតជន់ទៀតសឹងទៀតជន់ទៀតដល់មើលខ្នើយហ្នឹងខ្នើយហ្នឹងខ្ពស់បែបខ្នើយហ្នឹងឯងតែមើលដកខ្នើយហ្នឹងដាក់ឲ្យរៀបវិញភ្លឹងឡើងមានអ្នកចន់ អាហ្នឹងមកពីកវាកងិចពេកចឹងមិនពេលសម្រាប់នេះគុំគុំឲ្យកកងិចពេកដើម្បីឲ្យឈាមវារត់ដល់ខួរក្បាលល្អយសពខ្លះទៀតជាកម្មនិមិត្ត កម្មនិមិត្តនឹងដូចថាអ្វីដែលយើងធ្លាប់សន្សំពីមុនពីមុនមកហើយវាចិត្តឲ្យផលអីចឹងវាអាចវាអាចឲ្យយើងដឹងមុនហ្នឹងហើយហើយខ្លះទៀតដោយសារពួកទេវតានិមិត្តទេវតានិមិត្តឲ្យឃើញពួកអមនុស្សប៉ុន្តែអាចពិតនិងមិនពិតចឹងបាននៅស្រុកខ្មែរពីមុនមានមនុស្សស្លាប់ច្រើនដោយសារយសពឲ្យកំណប់នៅនៅវត្តខ្មែរអីហ្នឹងយសពឲ្យកំណប់ទៅដល់ស្លាប់ ទៅយកទៅស្លាប់ឲ្យដូចអាហ្នឹងពួកអមនុស្សនឹងប្រាប់ពិសោធន៍យើងដូចថាយើងលោភលន់អត់អីចឹងណាដូចបងថ្មអីហ្នឹងមានគេមកប្រាប់ឲ្យទៅយកមាសហ្មងហើយក៏អត់តាំងចិត្តទៅទេប៉ុន្តែដល់ពេលគាត់ទៅមិនដឹងម៉េចទៅតាមផ្លូវហ្នឹងទៅដល់ឃើញមកវិច្ចទុប៉ុន្តែមិនច្រើនទេតិចគាត់ឃើញគាត់យកបានម្ដង ហើយដល់ពេលហើយមកប្រាប់ម្ដងទៀតប្រាប់ម្ដងទៀតគាត់លេហ៊ានទៅហ្មងគាត់ខ្លាចហើយញោមប្រុសថ្មក៏ចឹងដែរគេប្រាប់ដែរពេលដែលកាលនោះគាត់អត់លុយមែនតែនមកពោស័តនោះប្អូនថ្មដូចអាចារ្យធីមដែរកាលនោះជួពេទ្យហើយគាត់មិនបាក់ចិត្តអត់លុយដល់អត់លុយហើយគាត់មិនចូលចិត្តលបែងទេញោមប្រុសហ៎ដល់ពេលគាត់សម្រាកពេលថ្ងៃហ្នឹងស្រាប់ តែឃើញតាសក់សមួយមកប្រាប់ប្រាប់ លេខច្បាស់មិនមែនប្រាប់ជាកន្លឺឲ្យយើងចាក់ឯណាប្រាប់លេខម៉ានម៉ាននឹងប្រាប់ច្បាស់តែមកហើយគាត់មិនបាន ទៅចាប់អារម្មណ៍អីដល់គាត់ដើរទៅពេទ្យមកដល់អាផ្លូវបំបែកហ្នឹងស្រាប់តែខ្យល់មកវាយអាឈ្នួតក្បាលគាត់ហ្នឹងជ្រុះទៅគាត់អោនរើសឈ្នួតក្បាលគាត់ងើបឡើងវិញឃើញកន្លែងចាក់កតុយលេខអូនគាត់នឹកឃើញគាត់នឹកឃើញអញ្ចឹងនឹងឃើញឃើញលេខហ្នឹងបានគាត់ សួរគេសួរឯងគេចាក់អាម៉េចក៏អត់ដឹងទេគាត់ចាក់ប្រហែល100រៀលហ្នឹងគាត់ចាក់ចោលទៅសាកមើលដល់ពេលចាក់ទៅគាត់ប្រាប់ម៉ូតូហ្នឹងឲ្យចំណាំយកលេខទូរស័ព្ទអីចឹងបើត្រូវចាំពូឲ្យខ្លះហើយជួយបើកាលហ្នឹងដូចបានប្រហែល10000នេះគាត់ឲ្យអ្នកម៉ូតូដប់ហ្នឹងខ្លះមែនត្រូវដល់ពេលគាត់សម្មានទៀតតាហ្នឹងមកប្រាប់ទៀតគាត់ថាអញខំប្រាប់ហើយចាក់តិចអីតិចចាក់ហ្មងទៀតទៅ លេខនៅដដែលលេខហ្នឹងលេខងាប់អត់ទៅណាទេក៏អត់ចាក់ដល់អត់ចាក់គាត់ក៏ភ្លេចបាត់ដល់ទៅដល់កន្លែងហ្នឹងនឹកឃើញទៀតសួរគេមកលេខលេខដដែលមែនអត់ចេញលេខដដែលទៀតមែនណាវាមានអញ្ចឹងមែនប៉ុន្តែយូរយូរមានមួយកុំយកជាប្រមាណអីអានោះហ្នឹងហើយយកសព dream just a dream កុំកុំយកវាជាប្រមាណពេក ចឹងបានការយល់សពឃើញនៅនេះនៅនោះអីជួនកាលដូចអាកាលដែលនៅជាមួយញោមប្រុសចឹងយល់សពទាំងពីរនាក់ញោមប្រុសអាមាសឹងមួយញោមប្រុសកាលនោះកាលញោមប្រុសនៅអាត្មាយល់សពឃើញថាទៅឥណ្ឌាមួយញោមប្រុសហើយដល់ញោមប្រុសយល់សពថាទៅស្រុកមួយអាត្មាហើយលោកសួរសួរសួរថាទៅណាមែនទេណាតាមពិតពីរនឹង អត់មានខ្សែចិត្តជាមួយគ្នាទេ ចិត្តដែលយល់សពនឹងវានិមិត្តគ្រប់យ៉ាងទាំងអស់ឲ្យយើងតែម្ដងនឹងអញ្ចឹងវាមិនចាំបាច់ទល់តែពលឹងម្នាក់ទៀតនឹងចូលមកក្នុងយល់សពយើង នឹងទៅយើងយល់សពឃើញមែនទេយល់ទេនឹងគឺអានឹងហៅថាសុបណៈមโนទ្វេរវិធ័យសុបណៈមโนទ្វេរវិធ័យនឹងវាអាចិត្តអ្នកដឹងអារម្មណ៍នឹងខ្លួនឯងមួយហើយវា បង្កើតរឿងរ៉ាវសម្រាប់សម្រាប់ឃើញនឹងទៀតមកយល់សពនឹងវាបង្កើតអញ្ចឹង ដោយថ្មលើកពីរឿងយសពការមិញនឹងតាមពិតកូនកំមុំអត់មានភ្លេងការនឹងភ្លេងការនឹងក៏អត់មានមែនទេអត់មានគឺចិត្តថ្មនឹងអ្នកបកើតត្មងយល់ទេហ្នឹងហើយអញ្ចឹងយសពគ្រាន់តែជាយល់សពកុំយកជាប្រមាណពេកដូចប៉ុន្តែនៅក្នុងរឿងញាតិរបស់យើងដែលស្លាប់ទៅនឹងភាកច្រើនវា មិនជាការពិតដោយសាររឿងយសពឃើញថាគាត់ មាននេះមានភាកច្រើនអត់ពិតទេ វាអាចពួកអមនុស្សផ្សេងផ្សេងអាមនុស្សផ្សេងផ្សេងនៅជុំវិញយើងដែលយើងមើលអត់ឃើញហ្នឹងវាដឹងរឿងយើងទាំងអស់ជាងកាលវាចង់បានសំណែនអីពីយើងទៅវាធ្វើដូចជាឪពុកម្ដាយយើងដឹងរឿងយើងថាយើងធ្វើអីយើងធ្វើអីបញ្ចូលគេមកនិយាយត្រូវទាំងអស់យើងក៏ថាម៉ែយើងនឹងតែមកឪយើងនឹងតែមកថាហើយសួរថាហ្នឹងមានមិនថាមានប៉ុន្តែមិនមែនម៉ែឪយើងទេមែនទេ អាត្មាមានរឿងពិតមួយនៅពោធិ៍សាត់ហ្នឹងថាក្មោចចដូនចតាចូលតែចូលម្ដងហ្នឹងកាច់គាត់នេះក្បាលនឹងមកដាក់លើគូតប៉ិនធម្មតាគាត់ពួតអត់ដល់ទេណាប៉ុន្តែពួកនឹងចូលមកវាកាច់លឹងចឹងហ្នឹងហើយហើយថាខ្មោចចដូនចតាដល់មែនតែនវាមិនត្រូវអីសោះបងគាត់នឹងជេរតែហ្មងមិនដឹងចដូនចតាខ្មោចយកស្អីមកធ្វើបាបតាកូនចៅឯងចឹងបែរពេលហ្នឹងមក ខ្មោចហ្នឹងថាអាអញគ្រាន់តែបន្លំខ្លួនតាមិនមែនទេណាបន្លំខ្លួនធ្វើដូចជាដូនយើងជីតាយើង ដឹងរឿងអីទាំងអស់អញ្ចឹងបានគេសម្បូរអាទៅបញ្ចូលរូបមើលហ្នឹងបញ្ចូលព្រលឹងមើលម៉ែនៅនេះម៉ែនៅនោះអាហ្នឹងវាខ្ចីដៃគ្នារស់ស៊ីគាត់នោះគាត់វិនិយោគទុនមួយខ្មោចមកបោកយើងគ្រប់គ្នានោះប៉ុន្តែបើសួរទៅដឹងអញ្ចឹងដឹងអញ្ចឹងដឹងថាដូចមែនទេអញ្ចឹង ដល់បានសែនសំណែននេះសំណែននោះវាស្កប់ទៅវាឈប់ធ្វើបាបយើងទៅប៉ុន្តែយើងនេះខំស៊ូរហូតយើងអត់បានការពិតទេយើងស្មានតែម៉ែឪយើងអញ្ចឹងអញ្ចឹងបានអាត្មា មិនមែនបដិសេធថាគេធ្វើនឹងមិនពិតទេមិនមែនបដិសេធទេណាវាមានអញ្ចឹងមែនពីព្រោះអមនុស្សព្រះអង្គក៏សម្ដែងដែរអតិសមានកាយយើងមើលអត់ឃើញហើយពួកនឹងមានអាយុវែងវែងវាដឹងរឿងយើងហើយនៅពេលណា ដែលវាចង់បានសំណែនចង់បាន អីហ្នឹងវាចាប់តាំងធ្វើធ្វើដូចអ្នកស្លាប់ទៅនឹងចឹងហ្នឹងហើយហើយដល់អញ្ចឹងទៅយើងវាជាច្រឡំទៅស្មានតម៉ែយើងមែនស្មានតឪយើងមែនចិត្តតែសែនចិត្តតែព្រេនចិត្តតែអីចឹងទៅប៉ុន្តែវិធីសាស្ត្រមានដើម្បីកុំឲ្យពួកនឹងជ្រៀតជ្រែកបានគឺការដែលយើងត្រូវយល់ដឹងពីជីវិត អំពីកំណើតសត្វហើយយើងផ្សព្វផ្សាយមេត្តាធម៌ផ្សព្វផ្សាយមេត្តាធម៌ពួកនឹងអត់ហ៊ានទេណា ពីព្រោះអីពីព្រោះនៅក្នុងសង្គមពួកអមនុស្សពួកទេវតាអីហ្នឹងក៏មានពពួកសេនា ទេវតាដែរកាលណាយើងផ្សព្វផ្សាយមេត្តាធម៌ហើយពួកនឹងអត់ហ៊ានធ្វើដោយសារអីពួកនោះក៏ខ្លាចត្រូវពនងរបស់សេនាទេវតាដែរវាណាស់តែយើង អ្នកសែនឲ្យដល់យើងអ្នកសែនឲ្យវាទទួលអត់ខុសច្បាប់ទេយល់ទេនឹងតែយើងសែនឲ្យវាលេងខុសច្បាប់ហើយវាមាននេះណាណា នៅយើងសែនហើយអានឹងយើងសោកហើយអាលួយទាំងអស់គ្នាហ្នឹងអាតាមាមិនមែនត្រឹមតែនិយាយគ្រាន់តែនិយាយឯពេលដែលញោមអាត្មាស្លាប់អាត្មាយកអ្វីដែលអាត្មាយល់ដឹងតាមធនយកទៅធ្វើទាំងអស់ហើយបានសុខរហូតឧទាហរណ៍ដូចជាការដែលញោមមិនតន់ស្លាប់នៅផ្ទះដែលញោមនៅរាល់ថ្ងៃហ្នឹងកាលហ្នឹងពីមុនកន្លែងហ្នឹង ដូចមានអ្នកស្លាប់ខ្លួន មានស្អីស្អីហើយគេអត់សូវហ៊ានទៅដើរផង ដល់ពេលញោមទៅធ្វើញោមអត់មានទៅរកគ្រូណាមកមើលកន្លែងឡើងផ្ទះគាត់មើលខ្លួនគាត់មើលខ្លួនគាត់ហ្នឹងមើលល្មិចមើលទៅសួរគេថ្ងៃក្រោយគេបរិជ្ញផ្លូវអត់បើគេសួរអាត្មាថាតើពេលធ្វើផ្ទះគួរមើលអត់អាត្មាថាត្រូវមើលហ្នឹងហើយថ្ងៃក្រោយគេបរិជ្ញបរិជ្ញផ្លូវមកប៉ះអត់អញ្ចឹងត្រូវមើលមែនទេណាមើលលបងហ្នឹងហើយទុកធ្លាសម្រាប់គាត់ស្យងហើយថ្ងៃក្រោយបើមានឡានបត់កើតអត់ គាត់ចង់ទុកហើយកាលនោះអត់តមានឡានទេពេលគាត់គិតទុកហើយហ្នឹងហើយអាហ្នឹងត្រូវមើលហឹមដូចអ្នកធ្វើផ្ទះខ្លះនៅម្ពិញណាកឡុកកឡុកហ្នឹងអត់ព្រមមើលថាឡានចូលកើតអត់ទេគាត់ធ្វើគិតតែធ្វើលបងយកដីអស់នោះដល់មានឡានចូលឡានមានកើតណាវៃចោលអស់អាហ្នឹងអត់មើលថ្មថាត្រូវមើលមើលហ្នឹងមើលអញ្ចឹងសំបីតែភិក្ខុសង្ឃកសាងគាត់ហៅថាសង្ឃសំដែងទី សង់សំដែងទីហ្នឹងគឺថាជុំវិញគាត់លមុំអទេសបបត់កើតត្រូវមើលត្រូវសំដែង ទីប៉ុន្តែមិនមែនក្នុងន័យថាធ្វើទៅបានសុខបានសេរីអីមិនមែនទេមិនមែនមើលក្នុង លក្ខណៈអញ្ចឹងទេមើលក្នុងការដែលយើងរស់នៅស្រួលនៅពេលឡើងផ្ទះអត់មាន ធ្វើពិធីអីក្រៅពីធ្វើបំពេញកុសលមុនលោកឆាន់អីសាមញ្ញធម្មតាអញ្ចឹងដល់ពេលញោមអាស្លាប់ទៀតអាប្រឆាំងរឿងជំនឿខុសទាំងអស់ គេថាម៉េចគេថាបើឪពុកស្លាប់ម្ដាយស្លាប់នឹងពេលលើកដាក់មឈូសគេមិនអោយលើកកូនលើកទេខ្លាចវាឆុងអាត្មាថាបើឆុងអាត្មាអ្នកទទួលអាត្មាអោយបងប្អូនលើកទាំងអស់អត់អោយអាចារ្យណាមកលើកទេហើយអាចារ្យគង់តែអោយថ្លៃកំព្រួយអោយថ្លៃពេញប៉ុន្តែរឿងកុំយកពាក្យឆុងពាក្យឆាំងមកកំឡាអាត្មាអត់ទេអត់ទេហ្នឹងហើយ អហើយធម្មតាពេលអដែងហែចេញពីផ្ទះគេត្រូវយកក្បាលជ្រូកមួយសែនទៀតស្មាថាណូណូវេញោមហូបលែងកើតហើយច្បាស់ថាញោមហូបលែងកើតមែនទេពួកអីព្រោះព្រោះមុននឹងស្លាប់រយៈកាល2ខែហ្នឹងណាដែលគាត់ឈឺធ្ងន់ដែលគាត់អត់តន់ស្លាប់ហ្នឹងគាត់ហូបលែងកើតអីហ្នឹង មុនស្លាប់ពី3ថ្ងៃក៏ហូបឡើងចូលឯនៅតែទឹកផ្ទឹកផ្ទឹកទេហើយចុះទម្រាំតែដាច់ខ្យល់ផឹងយកក្បាលឈូកនឹងយកយកយកមកប្រឈឺគាត់ឯមិនញាតិញោមនិយាយដូចលេងតិចហ្នឹងហើយឥឡូវយើងគិតមើលមិនតន់ស្លាប់ផងពិសាឡើងកើតដល់ទៅស្លាប់បើកមាត់លេងរួចបានដាក់ក្បាលជ្រូកយកនឹងយកមកប្រឈឺគាត់ឯមិនឥឡូវហ្នឹង ហ្នឹងហើយអត់ទៀតគឺថាត្រូវបាច់กระดาษចេះចេះចេះថាមិនបាច់ទេហើយពេលយកសពចេញជាធម្មតាគេត្រូវពាត់សីមាមកថាមិនបាច់ពាត់ទេទុកផ្លូវឲ្យញោមថ្មមកវិញនិយាយមែនណាហើយធ្វើមែនអទៅដល់កន្លែងដាក់សពទៀតគេថាត្រូវទៅយកចិនយកចាំងអីយកមកម៉ាក់ម៉ាក់អីណានេះថាមិនបាច់ទេម៉ែហ្នឹងមិនបាច់អាត្មាទៅមើលតាណាតំណងដាក់ទៅហ្នឹងហ៎ ហេតុអីបានអាត្មាថាអញ្ចឹងបើសិនជាអាត្មារៀបចំដោយល្អហើយឪពុកអាត្មាមកដាក់ទនីអាត្មាដាក់ទៅតែអាត្មាមិនជឿថាឪពុកអាត្មាមកដាក់ទនីអាត្មាទេពីព្រោះអាត្មាស្គាល់ទឹកចិត្តឪពុកអាត្មាច្បាស់ណាស់អ្នកកាត់នេះក្បាលអាត្មាបែកនេះអាត្មាធ្លាក់ទៅលើផ្ទះភឹងគាត់នៅមុខផ្ទះហើយអាត្មាឈាមស្រោចពេញខ្លួនគាត់ណាឃើញគាត់រត់មកលីអាត្មារត់រហូតទឹកចិត្តអញ្ចឹងអញ្ចឹងឯណាមកសុកចិត្តកាច់យើងញញោម យើងយើងយល់ពីទឹកចិត្តគាត់មកអីក៏គ្រាន់តែកូនធ្វើខុសបន្តិចអីក៏កាច់អីក៏កាច់ខ្មោចអីក៏អន់ហ្នឹងយើងដូចដូចមើងងាយឪពុកយើងអញ្ចឹងគាត់និយាយថា ធ្វើអញ្ចេះឪពុកកាច់ធ្វើអញ្ចេះឪពុកកាច់ដូចមើងងាយឪពុកយើងអញ្ចឹងអាត្មាថាបើសិនជាឪពុកមកកាច់មិនកាច់ចោះមិនមែនមាននេះទេណាតែវាច្បាស់យើងយកគុណយកមកដាក់ក្នុងចិត្តអាត្មាធ្វើរហូតបងប្អូនអត់មានណាខ្មិលខ្លាចអីមួយទេ ដោយប្អូនស្រីថ្មមួយនៅរៀនពេញរាល់ថ្ងៃហ្នឹងអាខ្នើយដែលញោមប្រុសសម្រានស្លាប់ហ្នឹងហើយបន្ទប់ស្ងាត់អីលើគាត់យកទៅកោយនៅលើសុំយសពឃើញឪទៀតសុំឲ្យយសពឃើញពុកទៀតមានខ្លាចអីដាក់មនោសញ្ចេតនាមកមាន មានខ្លាចស្អីហ្នឹងហើយហើយអាត្មាអត់មានពតសីមាអត់មានស្អីទេប៉ុន្តែរួចរាល់ទៅ បានអាត្មាជួបជុំញាតិញោមផ្ទះបងប្អូនហ្នឹងទៅសូត្រធម៌ផ្សាយមេត្តាធម៌ក្នុងផ្ទះហ្នឹងណា ហើយអាត្មា តាំងសច្ចាធិដ្ឋានថា ទោះបីជាលោកឪពុកបដិសន្ធិទីណាក៏ដោយ បានសុខហើយក៏សុខទៅ តែបើមិនសុខទេបដិសន្ធិ ជាអមនុស្សឬក៏ជាប្រែតឬក៏ជាព្រាយឬក៏ជាខ្មោចស្អីក៏ដោយឲ្យតែជាឪពុកពិតហើយមាន ទុកហើយចង់ឲ្យកូនជួយមកចោះមកចោះមករកអាត្មាមកមកដើម្បីឲ្យអាត្មាដឹងហើយទេវតាទាំងអស់នៅអរគទេវតាអីកុំហាមឪពុកអាត្មា ឲ្យគាត់មកតែបើមិនមែនទេគ្រាន់តែអ្នកប្រឡំខ្លួនទេត្រូវចាត់ការកុំឲ្យចូលចប់មានសើចអីហងអត់ឈឹងយល់ទេញញោមគិតបន្តិចទៅខំចិញ្ចឹមកូនតាំងពីតូចដល់ធំខនងប់ព្រឹបគេពាត់សមាលេខឲ្យចូលគិតមិនឧទាហរណ៍ប៉ុន្តែសត្វលោកប្រព្រឹត្តទៅតាម កម្មហើយវាមិនមែនអំបេបបបចាំតែអញ្ចឹងទេ យល់ទេហ្នឹងហើយយើងធ្វើតែសេចក្តីល្អផ្សាយតែមេត្តាធម៌ទៅចប់ហើយហើយហើយថ្មមិនមែនក្រន់តែថាឲ្យគេទេធ្វើហើយធ្វើហើយធ្វើធ្វើឲ្យមើលទៀតពិសោធន៍ពិតទៀតហ្នឹងហើយហើយពេលធ្វើឲ្យភ្លាមថ្មដាក់រូបធ្វើរូបញោមថ្មធំធំនៅ ក្នុងកតុបហ្នឹងឲ្យមើលឃើញដូចគាត់នៅចឹងណាអត់ដែលគិតថាគាត់ទៅបាត់ទេ មានចង្រៃអីគាត់ផងមិនញោមម្នាក់ដូចចូលទៅបន្ទប់មករត់ចេញពេញប្រុយថាញោមប្រុសក្នុងក្នុងអាត្មា ធ្វើរូបគាត់ឈរនោះនៅរូបគាត់ឈរហើយមើលពីចង្រៃដូច នៅឈរមែនណាហ្នឹងហើយហ្នឹងអត់កមួនទេជារូបថតប៉ុន្តែកាត់កាត់ដាក់ផ្ទាំងចាហ្នឹងហើយប្រពន្ធមនុស្សមែនតើមកវោះកពួរគាត់ធ្វើដូចមែនតើញោមម្នាក់រត់ហ្នឹងហើយ កិច្ចការរបស់យើងមានតែប៉ុណ្្នឹងមានតែ បំពេញកុសលហើយផ្សព្វផ្សាយមេត្តាធម៌ប៉ុណ្្នឹងឯងកុំចងកម្មចងពីមួយអ្នកស្លាប់ទៀតដោយសារទៅពាត់ស៊ីម៉ាទៅធ្វើស្អីស្អីយីធម្មតាទេកាលណាយើងធ្វើល្អដាក់គេគេធ្វើល្អដាក់យើងហ្នឹងចឹងសរុបម្ដងទៀតថាសំបីតែគ្រូអ្នកបញ្ចូលនឹងថ្មមិនថាគាត់កុហកទេពីព្រោះអមនុស្សវាមានមែន ហើយវានិយាយវាត្រូវមែនបានជាមនុស្សជាតែភ្លូកជឿហ្នឹងណាបើនិយាយមិនត្រូវ គេមិនជឿហ្នឹងហើយជឿនិយាយត្រូវទៅនេះ ត្រូវទៅនោះសពគ្រប់ទុកមាសតាណាលុយតាណា ដឹងអស់ថាពួកហ្នឹងនៅជុំវិញយើងហ្នឹងចាំតើឱកាសអាលនឹងបន្លំ ខ្លួនមកបោកយកសំណែនហ្នឹងឯងចឹងឯង